ពេដែលនេះខ្ញុំបានសាកសួរព័ត៌មានបងបងបានបានច្បាស់បានដឹងរួចអស់ហើយនាងខ្ញុំក៏សម្រេចចិត្តចុះឈ្មោះចូលហាត់ការនៅក្នុងវិទ្យាស្ថានអន្តរជាតិ IK ជាមួយពួកបងបងចាហើយនៅពេលដែលនាងខ្ញុំចូលមកហាត់ការនៅក្នុងវិទ្យាស្ថានអន្តរជាតិ IK ផ្ទាល់នាងខ្ញុំបានទទួលនៅចំណេះដឹងនិងបទពិសោធន៍ ពីពួកបងបងនិងជាពិសេសនោះគឺអំពីលោកអគ្គនាយកលោកគ្រូមេសីហាផ្ទាល់តែម្ដងគាត់បានបង្រៀននាងខ្ញុំឲ្យមានគំនិតនិងបានបង្រៀនឲ្យនាងខ្ញុំផ្លាស់ប្ដូរខ្លួនឯងពីជីវិតពីមុនបែបណាហើយពេលឥឡូវនេះគឺនាងខ្ញុំបានផ្លាស់ប្ដូរចា៎ហើយមួយទៀតនៅពេល ខ្ញុំបានចូលមកដល់ជាស្ថានអន្តរជាតិ IK គឺអ្នកខ្ញុំបានផ្លាស់ប្ដូរជាច្រើនទី1គឺធ្វើឲ្យអ្នកខ្ញុំមានការគិតពិចារណាដោយខ្លួនឯងដោយហ៊ានសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯងមិនតាមការអស់ទាញរបស់គេទៀតទេទោះបីជាអ្នកនោះមកអស់ទាញខ្ញុំដោយមុនទៀតក៏ដោយក៏ខ្ញុំអត់ទៅតាមគេទៀតដែរនេះ ចាប់ដោយចំណុចទី1របស់អ្នកខ្ញុំផ្ទាល់ហើយទី2គឺបានធ្វើឲ្យអ្នកខ្ញុំទទួលនៅបទពិសោធន៍ការងារហើយនឹងអនុវត្តការងារផ្នែកផ្សេងផ្សេងដែលអ្នកខ្ញុំមិនបានអនុវត្តពីមុនមកអញ្ចឹងបើសិនជាបងបងចង់ទទួលបានបទពិសោធន៍ក្នុងចំណេះដឹងជាច្រើនបន្តទៀតសូមបងបងយកចិត្តទុកដាក់នឹង នៅពេលដែលពួកបងបងគាត់បានបង្រៀនពួកបងបងនៅក្នុងការិយាល័យឬក៏នៅពេលដែលពួកបងបងបានសិក្សារៀនសូត្រជាមួយនឹងរដ្ឋកវិជ្ជាផ្ទាល់ចាជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់លោកគ្រូមិញសីហាហើយនឹងបងបងដែលពួកគាត់បានបង្ហាត់បង្រៀននាងខ្ញុំដោយផ្ទាល់នៅក្នុងជាស្ថានអន្តរជាតិ IT ទាំងអស់ ចានាងខ្ញុំក៏សូមជូនពរដល់ពួកបងបងឲ្យមានជួបតែប្រទេសនៅសេចក្តីសុខសាន្តរៀងរហូត